ឃើញស្រីស្រីរូបល្អប្រណិតខ្ញុំមានចិត្តចង់កើតជារុយមានដល់ស្លាប់ដោយសារទីទុយខោហើស្ទុយដោយស្ទៀងឆាបត្រីរុយខ្ញុំនេះជារុយក្បាលខៀវតើកែគៀវទុំតែស្រីស្រី ទុំលើបលទុំខ្នងទុំដៃទុំអីអីគ្មានសល់ចន់ឡងស្រមកខ្ញុំស្ទាបស្រាលស្នាលខ្ញុំយកក្បាលត្រដុំក្បាលពុងស្រីស្រីស្រីស្រាមស្រណងខ្ញុំខំចោះគៀនក៏គ្មានសល់កើតជារុយសំណាងគួរតែ មិនបាច់ញ៉ែដើរឆែតាមថ្នល់ ពេលអាសនអាសនមកដល់ខ្ញុំសសល់ចូលក្នុងព្រៃបាត់ ណាណាណាណាណាណាណាណាណាណាណាណាណាឃើញស្រីស្រីរូបល្អប្រណិតខ្ញុំមានចិត្តចង់កើតជារុយមានដ៏ស្លាប់ដោយសាទីទុយហោហស្ទុយដោយស្ទៀងឆាបត្រីរុយខ្ញុំនេះជារុយក្បាលខៀវបើកែគៀវទុំតែស្រីស្រីទុំលេតពលទុំខ្នងទុំដៃ អីអីគ្មានសល់ចន់ឡងស្រមោយខ្ញុំស្ទាបស្រាលស្រាលខ្ញុំយកក្បាលត្រដុំក្បាលពុងស្រីស្រីស្រីស្រាមស្រណងខ្ញុំខំចោះគៀនកោគ្មានសល់កើតជារុយសំណាងគួដែរមិនបាច់ញ៉ែដើរឆែតាមថ្នល់ពេលអាសនអាសនមកដល់ សសល់ចូលក្នុងព្រៃបាត់ណាហ៊ូឡាឡា